ទីបំផុត សហព័ន្ធបាល់ទាត់អាស៊ី AFC ចេញលិខិត សុំទោសកម្ពុជា ក្រោយពីមានប្រតិកម្មខ្លាំងៗពីនាយឧត្តមសេនីយ៍សៅសុខាប្រធានសហព័ន្ធបាល់ទាត់កម្ពុជានៅល្ងាចថ្ងៃទី8ខែមិថុនានេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី AAC បានត្រូវធ្វើលិខិតផ្លូវការសុំទោសកម្ពុជាហើយ ចំពោះកំហុសដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជានៅក្នុងលិខិតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ វាជារឿងគួរឲ្យសោកស្ដាយដែលទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ផ្នែករចនានិងពណ៌ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញនៅលើ screen ធំមួយ សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប្រមាណម៉ោងខាងមុខនេះហើយនេះជាការអនុវត្តទម្លាប់ធម្មតានៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល2ឆ្នាំចុងក្រោយនេះ។ នៅក្នុងការប្រកួតរបស់ AFC សូមជម្រាបថានាយឧត្តមសេនីយ៍សៅសុខាតាមរយៈបណ្ដាញសារព័ត៌មានផ្លូវការ Fresh News បានប្រមានទុករយៈពេល3ម៉ោងឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី AIC និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួតចេញលិខិតសុំទោសកម្ពុជា បើមិនដូច្នេះទេ យន្តហោះនឹងដឹកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិដោយមិនធ្វើការប្រកួតនោះទេប៉ុន្តែភ្លាមភ្លាមក្រោយពីប្រតិកម្មទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី AFC បានចេញលិខិតសុំទោសកម្ពុជាសូមបញ្ជាក់ថានៅម៉ោង10យប់ថ្ងៃទី8ខែមិថុនាឆ្នាំ2022នេះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ ASI Asian Cup 2022នៅកីឡដ្ឋាន Select នាទីក្រុងកលកាតា មុននឹងឡើងដល់វគ្គជម្រុះជុំចុងក្រោយនេះក្រុមគោព្រៃកម្ពុជាបានទម្លាក់ក្រុមកោះកម្មរបស់សហរដ្ឋអាមេរិកទាំងពីរជើងកាលពីវគ្គ Play-off ដោយលទ្ធផល3ទល់នឹង1នៅប្រទេសបារ៉ែនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។